អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero ES មួយ Hero យើងធ្វើការដាក់លក់ក្នុងតម្លៃ70ដុល្លារណាតម្លៃ70ដុល្លារនេះគឺ item មួយតួ Hero តែម្ដងអញ្ចឹងបើស្នេហ៍ករណីអ្នកទាំងអស់គ្នាស្រឡាញ់ Hero មួយនេះអ្នកទាំងអស់គ្នាអាចធ្វើការឆាតនៅក្នុង page Razer ដើម្បីធ្វើការទិញនៅ ES នេះបានណាអូខេអញ្ចឹងមុនចូលដល់ការ review ខ្ញុំចង់បញ្ជាក់ដែរចំពោះអ្នកទាំងអស់គ្នាចង់ខ្ញុំជួយ review Hero អ្នកទាំងអស់គ្នាជួយគ្រប់លក្ខខណ្ឌ3ផងទី1ជួយផ្ញើ account និង password ចូលលេងដោយមិនចាំបាច់ផ្ញើ password item ទេ លើទី2ជួយដាក់តម្លៃ hero ឲ្យសមស្របជាមួយនឹង item ដែលកំពុងតែពាក់ហ្នឹងហើយលើទី3ជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងងាយស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ hero មួយហ្នឹងអញ្ចឹងគ្រប់តែ3ហ្នឹងទេខ្ញុំធ្វើការ review នេះទាំងអស់គ្នាអូខេឥឡូវកុំឲ្យខាត់ពេកយើងចូលទៅមើលបងប្អូនតើ hero ដែលមានតម្លៃ70ដុល្លារហ្នឹងគាត់ពាក់ item អីខ្លះអូខេ let's go អូខេនេះគឺជា item hero តម្លៃ70ដុល្លារអញ្ចឹងដូចអ្វីដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងអូខេឥឡូវយើងចូលមើលមួយមួយទាំងអស់គ្នា អូខេអញ្ចឹងគាត់ពាក់ក្បាលមូនបូក7អាវដាក់ stone បូក2អញ្ចឹង stone ដែលគាត់ប្រើគឺ support type 30រួមជាមួយនឹង VAT 26អញ្ចឹង stone ដែលគាត់ប្រើនេះគឺគឺសិតតែជាប្រភេទ stone របស់6ទាំង2ទាំង3គ្រាប់ណាអូខេចំពោះខោគឺគាត់ដាក់ stone VAT 23 support type 25រួមជាមួយនឹង all 9អញ្ចឹងតាមធម្មតាដូចអ្នកទាំងអស់នេះដឹងហើយ ES លេ stone បែបហ្នឹងហ្នឹងហើយ អូខេចំពោះចែតគឺគាត់ប្រើចែតអឺច្រឡំចង់សាន់នេះគាត់ប្រើចែតបាក់ប៉ែតអញ្ចឹង hero ដូចគាត់ដឹងហើយតាមធម្មតាទោះបីជា hero steel ប្រភេទណាក៏ដោយដែរភាគច្រើនចែតបាក់ប៉ែតគឺអសូវចោលទេដោយសារវាបាន support ថា load ដល់35 VAT 25រួមជាមួយនឹង INT 25អញ្ចឹងតាមធម្មតាគឺប្រើវាមួយគូនឹងហើយនេះដើម្បីបានលុះទុះយូរអូខេចំពោះដាវគឺជាប្រភេទដាវសាន់នីបូក7អញ្ចឹង hero នេះគឺបានដាវសាន់នីស្អាតមែនទែនអ្នកទាំងអស់គ្នា តាតូនេះយើងអត់ខែទេវាតាតូនេះអន់ទេអូខេអញ្ចឹងចំពោះ clock គឺ strength 2 INT 3 VHT 4 HGI 3រួមជាមួយនឹង OBS 5 clock ក្រោម strength 5 INT 3 VHT 2 HGI 2រួមជាមួយនឹង OBS 4អឺចំពោះសៀវភៅគឺ2 page 9 level ភាគរយទី1 23ភាគរយទី2 27ភាគរយទី3 77រួមជាមួយនឹងភាគរយទី4គឺ70%ភាគរយ អាជីល្បូនគឺ9 level បកបាល level 2អាវ level 3ខោ level 2អូខេចំពោះ file element គឺជាប្រភេទ file element level 3 AGI 35 INT 35រួមជាមួយនឹង VAT 35អាមួយនេះគឺ level 4បូក level 5អញ្ចឹង AGI 35 INT 35 VT 35រួមជាមួយនឹង R 15អូ ES អត់មែនទេណា 4បូក5ហ្នឹងគឺរីភ័ក្រអស់តិចទេអ្នកនរ1000សាតជាង1000 star សាតហ្នឹងអែម Hero នេះមាន rate 15415 rate 88 16713យើងមើល point អូខេមាន16000ទេ ចំពោះកម្រិតគឺ ល្បាល់9ល្បាល់89អូខេនេះគឺជា item បន្តបន្សំក្នុង Hero អញ្ចឹងមានសភៅល្បាយចិត្ត4 page 10ល្បាយស្អាត អឺមាន book file មិន9 level បាន9 level អឺសភៅនេះគឺ87%គឺសម្រាប់បើសមួយមួយគឺ M មែនទេតែ stir level តិចបើបាន9 level ស្អាតអូខេ wallet ស្រេចជំនួយ skill ប៉ុន្តែអត់ទាន់ហាត់ទេអឺ point កៅអៅក្រៅគឺ0តែម្ដងណាហើយនេះកៅអៅក្រៅគាត់មួយឈុត2 3អូខេស្អាត4អញ្ចឹងមាន4ឈុតដែរឈុតថ្លៃថ្លៃ M អូខេហើយនេះគឺជាបាក់មូនបូក7មូនបូក7អញ្ចឹង hero នេះគឺបានមូនមួយឈុតហ្នឹងហើយហើយចំពោះ Lotus ពាក់បែបនេះយើងដាក់ file មិនចុះសិនបែបនេះអញ្ចឹងគឺបាន84%យើងទៅមើល title គាត់ចាក់បានច្រើនអត់អូខេអញ្ចឹង title បានតម្លៃ protect មួយជាមួយនេះទេអញ្ចឹងបានរហូតដល់84%តែបើអ្នកទាំងអស់ឲ្យប្រើ chat មួយនេះវិញប្រហែលជាអាចបានលើនឹង85%អ តាមធម្មតាគេប្រើចិត្តនេះព្រោះខុសគ្នាមួយស៊ីនំ ទៅគឺបានហើយទូប៉ុណ្្នឹងហ្នឹងហើយហើយយើងមើលលូតូគឺបានចំនួន7 2កន្លះដែរអញ្ចឹងបើសិនជាយើងស្រាយសៀវភៅ wallet ទៀតប្រហែលជាអាចបាន2នាទីកន្លះអី m នេះ speed ប្រហែលភាគរយ speed 76បើប៉ុណ្ណឹងខ្ញុំគិតថាវាអូខេសម្រាប់ប៉ា ES មួយព្រោះយើងត្រូវការលូតូរួមជាមួយនឹង និយាយទៅ Lotus Speed Lotus ហើយនិង Lotus Banjo ហ្នឹងហើយហើយផ្សេងផ្សេងទៀតវាបើសប្រផាន់ហ្នឹងគឺកប់ហើយអូខេនេះគឺជា item បន្តបន្សំនៅក្នុង Hero អញ្ចឹងមាន10អាកាចំនួន1ដុំអូខេប្រហែលហ្នឹងហើយ Hero នេះគឺ85ហើយហើយអញ្ចឹងមានកដោ permanent អូខេឥឡូវខ្ញុំទៅឆែក point នេះណាសອບមិនដឹងថាមានអត់ទេ នគរនេះចង់និយាយថា ជានគរថ្មីចុងក្រោយគេហើយចឹងចំពោះនគរផ្សេងផ្សេងគេទៅលេងគឺនគរចាស់ដូចជាមានតែដងទេចឹងបើសិនករណីមិនទិញនៅនគររាជក៏យើងអាចទៅលេងនគរដងបានដែរចឹងពីនគរនេះគឺជាជំរើសដ៏ល្អហើយសម្រាប់អ្នកដែលគាត់ចង់លេង GX ពេលបច្ចុប្បន្នអូខេឆែកមើលអូខេមានតែ8000ទេ អូខេអ្នកទាំងអស់នេះអញ្ចឹងចំពោះ hero នេះយើងធ្វើការដាក់លក់ក្នុងតម្លៃ70ណាអញ្ចឹងតម្លៃ70នេះគឺ item មួយតួ hero នេះតែម្ដងណាហើយក្នុងនេះមានមូលគាត់មកឆិតមកឆិតដែរអញ្ចឹងបើសិនជាករណីអ្នកទាំងអស់ស្រឡាញ់អីអូខេអ្នកទាំងអស់នេះអាចធ្វើការឆាតមកក្នុង page browser ដើម្បីធ្វើការទិញនៅ ES នេះបានណាអូខេអរគុណបាយបាយ